សកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកអន្តរជាតិមើនជ័យទៅកាន់ប្រទេសវៀតណាមគ្មានការទប់ស្កាត់ Blue Strong Power Plus Power to Win សេចក្តីរាយការណ៍បានឲ្យដឹងថាមួយរយៈចុងក្រោយនេះគាត់សម្គាល់ឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនានាយកមកស្តុកទុកនៅភូមិត្រពាំងចកឃុំអញ្ចើមស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំរួចបន្តដឹកចេញទៅកាន់ប្រទេសវៀតណាមតាមច្រកអន្តរជាតិមើនជ័យនៅពេលយប់យ៉ាងរលូនគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់និងបង្ក្រាបឡើយហើយករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថាអាច មានការខុបខិតគ្នាជាប្រព័ន្ធបើកដៃឲ្យក្រុមឈ្មួញនាំចេញជាធ្នូទទួលបានផលប្រយោជន៍ក៏មិនដឹងជាក់ស្ដែងចាប់តាំងពីថ្ងៃទី1ដល់ថ្ងៃទី5ខែមេសាឆ្នាំ2023មហាជនបានកត់សម្គាល់ឃើញឈ្មោះច័ន្ទរស្មី ដែលល្បីថាជាជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិមើនជ័យបានចេញមុខរត់ការដែលតាមប្រភពក្នុងមួយរថយន្តក្រុមឈ្មួញត្រូវ ចំណាយអស់1លាន20ម៉ឺនរៀលទៅ2លានរៀលហើយសកម្មភាពនាំចេញធ្យូងគឺផ្ដើមឡើង ចាប់ពីម៉ោង11នាទីយប់រហូតដល់ម៉ោង7:00នាទីព្រឹកមានការលើកឡើងថាតើលោកវ៉ាន់ពិសិដ្ឋប្រធានស្នាក់ការច្រកអន្តរជាតិមឿនជ័យនៃប៉ុស្តិ៍នគរបាល អន្តរប្រវេសច្រកអន្តរជាតិមឿនជ័យព្រមទាំងលោក ប្រធាន ការិយាល័យកយ និងរដ្ឋកោច្រកអន្តរជាតិមឿនជ័យនាំគ្នាដេកលក់ឬក៏មិនដឹងទើបមិនឃើញពីស កម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងដូចនេះចំណែកលោករតច័ន្ទណាមេ PM ខេត្តត្បូងឃ្មុំមិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេជាពិសេសកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសលោកលីបុកសិតមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធតាមដងផ្លូវនិងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិមឿនជ័យបានរក្សាភាពស្ងៀមស្ងាត់គណៈក្រុមឈ្មួញបានប្រើប្រាស់រថយន្តសំយ៉ុងកែច្នៃនិងរថយន្តកែច្នៃជាច្រើន ច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមក្នុងមួយយប់មួយយប់ជាច្រើនគ្រឿងតែមិនឃើញលោកវ៉ាន់ពិសិដ្ឋប្រធានស្នាក់ការច្រកទ្វារអន្តរជាតិមឿនជ័យនិងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិមឿនជ័យចាត់វិធានការទប់ស្កាត់សកម្មភាព ដឹកជញ្ជូនធ្យូងឆ្លងដែនខុសច្បាប់នេះឡើយមានការអំពាវនាវដល់ឯកឧត្តមជាសមេធីអភិបាលខេត្តព្រៃវែងនិងឯកឧត្តមជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំគួរពិនិត្យពីភាពអសកម្មរបស់មន្ត្រីនៅ តាមច្រកទ្វារព្រំដែននិងជួយចាត់វិធានការទប់ស្កាត់នៅសកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកព្រំដែន អន្តរជាតិមឿនជ័យនេះផងព្រោះវាជាដើមចោមដែលបណ្ដាលឲ្យមានការវិនិច្ឆ័យអន្តរាយដល់ប្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុតលោកច័ន្ទរស្មីក៏ដូចជាលោកវ៉ាន់ពិសិដ្ឋប្រធានស្នាក់ការច្រកទ្វារអន្តរជាតិមឿនជ័យនិងនាយប៉ុស្តិ៍នគរបាលអន្តរប្រវេសច្រកទ្វារអន្តរជាតិមឿនជ័យមិនអាចស្វែងរកការបំភ្លឺបានទេគិតត្រឹមថ្ងៃទី 7ខែមេសាឆ្នាំ2023នេះព្រោះពុំមានលេខទូរស័ព្ទ។ Power Plus. Power to win.